ដូងស្ទឹងនវ៉ែលដែលខ្ញុំទឹកដលបានជួបឆោមកៅនេះមុលអូនល្អគ្មានតងសំរងរកគ្មាននៅក្នុងលោកាពេលឃើញស្រី នល្អទាំងអងស្រស់គ្មានកងភ្នែកមើលយូរពេញចិត្តអាណែងគុណមិនចេញឆ្អែតរៀមផ្ដិតរូបស្រីក្នុងដួងចិត្តបងអោបផាអើយអូននេះហើយជាគូក្រ bó សូមផ្ញើស្នេហ៍ចិត្តនេះមានតែអូនទេរៀមសុំក្នុងថែប្រគល់ក្តីស្នេហ៍ តែអូនពីព្រៀមសុំធ្នំខែប្រគល់ដីស្នេហ៍នឹងចិត្តភាំងក្តីព្រមស្នេហ៍បងទៅគំនៅយូរពេកណាកែវចរណៃចិត្តនេះរៀបរួងព្រោះស្រីកុំអើយបងស្ាយព្រួងខា